ទាហានថៃស្ទាក់ចាប់ម៉ូតូស៊េរីទំនើបអត់ពន្ធជិត40គ្រឿងដែលបំរុងលួចឆ្លងដែនចូលកម្ពុជា New Strong Power Plus Power to Win ទាហានថៃបានស្ទាក់ចាប់ម៉ូតូស្រីទំនើបអត់ពន្ធចំនួន37គ្រឿងក្បែរព្រំដែនស្ថិតនៅភូមិណងគីឡៃឃុំប៉ានសៀកស្រុកអរញ្ញប្រទេសខេត្តស្រះកែវប្រទេសថៃ ទួលនឹងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដែលបំរុងលួចនាំចូលមកលក់ឲ្យកម្ពុជាយោងតាមភាគីថៃបានឲ្យដឹងថាទាហានថៃបានធ្វើការស្រាវជ្រាវហើយខាត់ជាបន្តបន្ទាប់នៅតាមផ្ទះក្បែរព្រំដែនស្ទាក់ចាប់ម៉ូតូចំនួន37គ្រឿងដែលបំរុង លួចឆ្លងដែននាំចូលមកកម្ពុជាប្រភពដដែលបន្តថាម៉ូតូដែលចាប់បានទាំងនោះជាប្រភេទម៉ូតូស្រីទំនើបហើយថ្មីដែលជនជាតិថៃនិងខ្មែរមួយចំនួនតូចរស់នៅប្រទេសថៃ បានទិញបងរំលោះរួចយកមកលក់ឲ្យឈ្មួញថៃនៅច្រកព្រំដែន ហើយបំរុងនាំចូលមកកម្ពុជាតែត្រូវបានទាហានថៃចាប់យកត្រឡប់ទៅវិញក្រោយចាប់បានទាហានថៃសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកណាំ បានយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអរញ្ញខេត្តស្រះកែវប្រទេសថៃដើម្បីចាត់ការតាមច្បាប់គួររំលឹកផងដែរថា កាលពី2សប្តាហ៍កន្លងទៅ មន្ត្រីគយនិងរដ្ឋកោបានចុះបង្ក្រាបម៉ូតូគ្មានពន្ធក្នុងក្រុងប៉ោយប៉ែតដោយចាប់បានម៉ូតូស្រីទំនើបដែលអត់ពន្ធជាង20គ្រឿង Power Plus. Power to win.